អូខេតោះយើងមើលខមមិនបងប្អូនលេងមួយផ្លេតហើយយើងតនិយាយរឿងសាច់បាល់បន្តិចបាទបាទពូអោពូដូអាចនឹងចាក់ចេញមែនយូអត់បាទមានកុងត្រា2ឆ្នាំបាទអត់អូខេតោះឥឡូវនេះឃើញថាបងប្អូនបិសាចគាត់ចូលខមមិនច្រើនជាងអញ្ចឹងយើងនិយាយរឿងបិសាចមុនចាំយើងនិយាយតក្លឹបផ្សេងៗទៀតបាទតកតងទៅនឹងក្លឹបបិសាចលោកនរមមានទទួលដំណឹងថាតើមែនយូត្រៀមលក់ត្រៀមវាយចេញត្រៀមទិញចូលកីឡាករណាខ្លះនៅ មានដឹងអីអត់បាទបាទដឹងដឹងតែរឿងដែលដែលសំខាន់គឺ Van der Beek បាទលោកទីម៉ៅ Van der Beek បាទទីផ្សារដោះដូរកីឡាករខែមួយហ្នឹងគឺគាត់អាចមានភាគរយច្រើនបាទក្នុងការត្រូវបានក្លឹបផ្សេងផ្សេងខ្ចីជើងបាទបាទរឿងមួយទៀតបងប្អូនតែ ចង់ដឹងបាទរឿងរ៉ាវរ៉ូដូថាតើគាត់នឹងចាក់ចេញអត់បាទនៅក្នុងខែ1ឬក៏ដាច់រដូវកាលអីចឹងណាតែគាត់នឹងបញ្ជាក់បងប្អូនថារ៉ូដូមកមែនយូគឺមានកុងត្រា2ឆ្នាំបាទអញ្ចឹងគាត់លេងនៅឆ្នាំនេះទៅបើអស់មួយឆ្នាំទេតោះតែឆ្នាំរដូវកាលក្រោយទៅគាត់អាចអស់កុងត្រាអាចចាក់ចេញប៉ុន្តែ សំខាន់សួរគាត់ចេញឬមិនចេញអានេះយើងអត់ទាន់ដឹងទេបាទតែបើ one the back ខ្ញុំមានជំនឿចិត្តថាគាត់អាចនឹងចេញភាគច្រើនបាទអឺពិបាកដែរគាត់ចេញហ្នឹងក៏ពិបាកដែរលោកនរមឥឡូវនេះគាត់បាត់គេហៅថា agency គាត់បាទបាទ agency ឆ្លោះគ្នាមក agency ក៏ផ្ដាច់ទំនាក់ទំនងគ្នាទៅបាទបាទហើយក៏ឥឡូវនេះស្ងាត់ឃើញដល់ពេល agency គាត់បាត់ព័ត៌មានរបស់គាត់ស្ងាត់ដែរដោយសារតែអត់មាន agency បំផើមហើយមួយទៀតតកតងទៅនឹងរឿង Marshall លោកនរមបានទទួលព័ត៌មានអត់ការថ្ងៃដែលមែនយូលេងជាមួយអាស្តុនវីឡាយប់ថ្ងៃសៅរ៍ហ្នឹងហ៎បាទមិនលោករ៉ាហ្វ្រិនិចជាមួយម៉ាសាប៉ះសម្ដីគ្នា ហើយក៏មានការបង្ហោះព័ត៌មាននៅក្នុង website រួមជាមួយនឹងការបង្ហោះព័ត៌មាននៅក្នុងសង្គមតខ្លួនរបស់ម៉ាសាល់មិនដឹងរឿងនឹងទេឬក៏ដឹងខ្លះអាចទៅទៀតបានអត់ដឹងដែរលោកយិនម៉ៅបាទអឺតាក់តងទៅនឹងរឿងលោករ៉ាហ្វ្រិនិចក៏គាត់បាននិយាយថា មួយសាលមិនរបួសទេហើយក៏មិនកូវីដដែរមូលហេតុអ្វីបានជាមិនតម្លាក់នៅក្នុងអឺ line up ជាកីឡាករមិន line up ទេជាកីឡាករបំរុងឈ្មោះក្នុងកីឡាករបំរុងគណៈពេលដែល Man U បានដាក់បំរុងដល់ទៅពីររូបដែលជន់គ្នា ទី1អ្នកចាំទី Hitton ទី2អ្នកចាំទី Henderson ឃើញជន់គ្នាបាទជន់គ្នាហើយដើម្បីបានអ្នកម៉ាសាល់អត់មានរបួសផងអត់កូវីដផងមិនមិនជន់បាទកន្លែងហ្នឹងដែលអ្នកសារព័ត៌មានសួរទៅលោក Rafrenic ហើយលោក Rafrenic ក៏បានបរិយាយវិញហើយថា ម៉ាសាល់គឺទៅសុំគាត់តែគាត់អត់ចង់មានឈ្មោះនៅក្នុងថ្ងៃហ្នឹងទេអត់ចង់លេងទេបាទបាទអញ្ចឹងគាត់ទៅសុំដែរបងបាទគាត់និយាយថាគាត់អត់ចង់ចូលចូលមានឈ្មោះនៅក្នុងបំរុងទេគាត់គិតថាអាចនឹងមិនបានលេងដដែលឬក៏គាត់អន់ចិត្តរឿងអ្វីមួយក៏គាត់លោកប្រាប់រ៉ាស់លោករ៉ាស់ប្រនិចសុំអត់លេងបាទសុំមិនមានឈ្មោះនៅក្នុងការលេងហ្នឹងហ្មងហើយលោករ៉ាស់ប្រនិចក៏បានឆ្លើយការពិតទៅប្រាប់អ្នកសារព័ត៌មានតែម៉ាសាល់ក៏គាត់បានឆ្លើយក៏គាត់បានបង្ហោះតាម រយៈសង្គមរបស់គាត់ដែលព័ត៌មានវាស្រង់មកថាគាត់មិនបាននិយាយតែសុំមិនបានចូលណាគឺលោករ៉ាស់ប្រនិចមិនដាក់គាត់ដែរ ចាតែមានរឿងទៅរឿងមកចេះបាទហើយរឿងប៉ិតក៏យើងមិនដឹងទៅជាយ៉ាងណាដែរតែគាត់ថាយើងបានស្ដាប់លោករ៉ាស់រ៉និកយើងបានស្ដាប់លោកម៉ាសាល់កីឡាករម៉ាសាល់តែខ្ញុំជឿជាក់ទៅលើសម្ដីរបស់លោករ៉ាស់រ៉និកជាងបាទព្រោះមករយៈនេះកីឡាករមែនយូហាក់បីដូចជាមិនមែនកីឡាករមែនយូទេកីឡាករផ្សេងផ្សេងហាក់បីដូចជាចាប់ដើមបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនតាមរយៈសង្គមបណ្ដាញសង្គមបណ្ដាញសង្គមហើយបាទប្រព័ន្ធ digital ហើយដែលជាធ្វើឲ្យ អឺរឿងផ្ទៃក្នុងមួយចំនួន ដែលអ្នកផ្សេងមិនដឹងត្រូវបានទម្លាយបាទដូចជាលូកាគូជាដើមដូចជាម៉ាសាល់ដូចជាដើមបាទយើងមើលមើលផុកបាទោះបីជាគាត់ថាគាត់ឆ្លើយមិនដៀមដាមគាត់មិនចូលចិត្តលេងមុតសក់មិនចូលចិត្តជួយក្រុមមិនតែ ដែលលឺសម្ដីព័ត៌មានផុកបាទោះចេញពីមាត់ខ្លួនឯងឬក៏បង្ហោះក្នុងសង្គមឯងអត់មានទេ បាទតែអ្នកផ្សេងផ្សេងគឺតែគាត់មិនសប្បាយចិត្តគាត់ចាប់ផ្ដើមបញ្ចេញអារម្មណ៍របស់ខ្លួន តាមបណ្ដាញសង្គម Twitter របស់ខ្លួនហើយបាននេះជាហេតុធ្វើឲ្យយើងអាចព្រៀបធៀបបានបាទរឿងម៉ាសាល់នឹងមួយដែរទៀតដែរបាទលោកយិនម៉ៅគឺគាត់ប្រហែលជាមិននៅមែនយូទេបាទទីផ្សារដោះដូរកីឡាករបាទខែ5ខែ6នេះក្លឹបពីរដែលធំខ្ញុំចាប់អារម្មណ៍គឺតតងទៅនឹងញូកាសលនិងសេវីយ៉ាសេវីយ៉ាបាទពូម៉ាសាល់គឺក្រុងនឹងចេញឲ្យបងប្អូនអរគ្នាបាទអញ្ចឹងហើយម៉ាសាល់គឺគាត់អត់មានអារម្មណ៍លេងនៅមែនយូទេហើយនៅសល់ការប្រកួតតែប្រហែលនៅក្នុងរដូវកាលនេះប្រហែលជាមិនម៉ាសាល់បាទគាត់អត់បានលេងពេញលេងទេមកចេះទេគឺសឹងតែប្រហែលលេងតែម្ដងអញ្ចឹង ត្រៀមតែចេញទេបាទមកដល់ពេលចប់រដូវកាលបាទអូខេអឺឧបាច់ពេកគាត់ថាលោកមនោរមមិនស្លៀកលីអូ CR7 ទេព្រោះគាត់ស្លៀកលីអូស្រីបាទអូប៉ាពេកគាត់ធ្លាប់ស្លៀកបាទអូប៉ាពេកគាត់ធ្លាប់ស្លៀកបាទអញ្ចឹងគាត់ចេះយកថាឲ្យគេថាដែរដែរច្រឡំលីអូជាមួយលោកអូប៉ាពេកដែរណាអត់ទេបាទអូប៉ាពេកគាត់ដែរលីអូហ្នឹងបាទគាត់លៀកតែខោខ្លីទេតែមួយរយៈនេះខ្ញុំចុះក្រុមបន្ទប់លោកមនោរមមកសារឃើញធំខ្លាំង ចេះធំខ្លាញ់អូ sponsor ឲ្យលើមុនហ្នឹងគោជួលឲ្យលើមុនហ្នឹងបាទលោកយិនម៉ៅយកទៅផ្ទះអស់ហ្នឹងបាទថាទុកឲ្យម្ដងពីរដងពីរកដងពីរកដងអស់មួយកដងពីរកដងដែរតែទុកអូខេយើងនិយាយតាក់ទងទៅនឹងការដោះដូរកីឡាករមួយមួយរូបទៀតបាទតាក់ទងទៅនឹងរឿង Man U ចង់បញ្ចប់ Man U គឺអឺថ្ងៃនេះគឺចាប់ដើមចេញព័ត៌មានតាក់ទងនឹងសាការីទៀតហើយតែប្រហែលថ្ងៃមុន គឺគេហៅថាបង្ហើបអឺគេហៅថា អឺផ្ដើមសក្តីបាទហើយប្រហែលថ្ងៃក្រោយមកក៏ចូលដល់សក្តីផ្ដើមបាទបាទឬក៏តួសក្តីបាទផ្ដើមបាទផ្ដើមសក្តីតែមួយតួសក្តីបាទតែឥឡូវនេះចាប់ដើមចូលដល់តួសក្តីដដែលតែតកតងទៅនឹងសាការីកីឡាករវ័យក្មេងសាការីដូចជាជនជាតិស្វីសបាទកូនកាត់ស្វីសបាទអឺឥឡូវនេះព័ត៌មានគឺគាត់ចាប់ផ្ដើមបញ្ចេញតកតងនឹងកីឡាករខ្សែបំរើរូបនេះហើយមូលហេតុអ្វីគឺ អឺខ្ញុំជឿថា Man U កំពុងតែត្រៀមយកកីឡាកររូបនេះដើម្បីចំនួនតំណែងកីឡាករ2រូបដែលត្រៀមចេញពី Man U ទី1អាចនឹង Paul Pogba ទី2អាចនឹង Van de Beek បាទជាក់ស្ដែងគឺ Paul Pogba ឥឡូវនេះចាប់ដើមមានព័ត៌មានក៏ក្រើកមកទៀតហើយតាក់ទងទៅនឹងការផ្លាស់ប្ដូរទៅ PSG វិញម្ដងមុនដំបូងទៅ Real ក្រោយមកក៏ទៅ Juventus បាទព័ត៌មានពីកាមេរ៉ាឥឡូវនេះកាមេរ៉ាចុងក្រោយនេះគឺ PSG បាទ PSG គឺត្រៀមយក Paul Pogba បាទនៅក្នុងការផ្ទេរពី Man U ហើយ Van de Beek ម៉ាសាល់អីសិតតែបំរើទាំងអស់បាទគាត់ថាមួយបំរើកដាលមួយបំរើស្លាប់អញ្ចឹងតែទៅបាត់3មែនយូលេសឡាស់ខ្លាំងតែម្ដងបាទអញ្ចឹងហើយបានជាលោករ៉ាហ្វ្រនិកក៏ដូចជាក្រុមប្រឹក្សាពិបាលរបស់បិសាយក្រហមអាចនឹងចាប់អារម្មណ៍ក៏ដូចជាធ្វើតាមការស្នើសុំរបស់លោករ៉ាហ្វ្រនិកដើម្បីយកកីឡាករ Zakaria ដែលជាកីឡាករមួយវ័យក្មេងល្អផងដែរបាទមកពីម៉ុងឆេងហើយលោកនរមដឹងទេម៉ុងឆេងឆ្នាំនេះធ្វើឲ្យបាយ័នកៅថាកៅថា បំបែកអកតកម្មបាយ័នច្រើនណាបាទប្រហែលមុនឆ្នាំបាយ័នបរិទ្ធកាលពីឆ្នាំ2021ទាំងការប្រកួតនៅក្នុងលីកហើយដល់ពានរង្វាន់នៅអាល្លង់មានដូចជា League Cup ឬក៏ FA ដូចអង់គ្លេសអញ្ចឹងណា DFB ពុកបាទហ្នឹងហើយម៉ុងឆេងក៏ឈ្នះហើយហើយក្រោយមកក៏ការប្រកួតលក្ខណៈសន្សំពិន្ទុ ម៉ុងឆេងឈ្នះទៀតអញ្ចឹងម៉ុងឆេងខ្លាចជាក្រុម2នៅក្នុងរដូវកាលនេះអាចយកឈ្នះក្រុម3យន្តមនិចបាន បាទហើយកីឡាករម៉ុងឆេងមករយៈនេះល្អគប់សំជាមួយនឹងម៉ុងឆេងក៏ឡើងលេខរៀងល្អផងដែរបាទហើយក៏ធ្វើឲ្យលោករ៉ាស់ប្រនិចគឺពេញចិត្តជាមួយនឹងកីឡាករវ័យក្មេងសាការីសាការីបាទសាការីដែលមានព័ត៌មានចាំរាំតាំងពីខែមុនមកម្លេះតាំងពីលោករ៉ាស់ប្រនិចចូលមកម៉េះអញ្ចឹងគឺអាចបាទអាចតែសំខាន់គឺការចរចាលើតម្លៃខ្លួនទេ តែបើរឿងមួយបែបទៀតម្សិលមិញវិញ លោករ៉ាហ្វ្រិនិកក៏បាននិយាយវិញគាត់ថាអឺការទិញកីឡាករមកមែនយូគឺជារឿងមួយដែលមិនអាចទៅរួចទេនៅក្នុងខែមករានេះព្រោះមែនយូមិនអនុញ្ញាតឲ្យលោកយកកីឡាករថ្មីដើម្បីចូលទេមូលហេតុគឺដោយសារតែលោកនឹងគឺត្រឹមតែជាគ្រូបង្វឹកបណ្ដោះអាសន្នក្នុងរយៈពេល6ខែអញ្ចឹងខ្លាចលោកទិញមកអីគឺមានការខុសឆ្គងខុសក្រោឬក៏ត្រូវបានដកចេញពេលណាមួយ ចឹងធ្វើឲ្យកីឡាលេឡាកីឡាករលេឡាលេឡារឿងទម្រង់លេងតែម្ដងអញ្ចឹងអឺជាក់ស្ដែង គឺគាត់និយាយថា Man U ប្រហែលជាមិនទិញកីឡាករនៅក្នុងខែមករានេះទេអញ្ចឹងសាការីនេះអាចនឹងអាចនឹងគេហៅថាចុងរដូវកាលឬក៏ចប់រដូវកាលទិញមកក៏ទាំងប្រសិនបើលោករ៉ាស់ប្រនិចមានឈ្មោះជាគ្រូបង្វឹកផ្លូវការបាទបាទគាត់ថាគេ selection ណាចាំបើថាបច្ចុប្បន្ននេះគឺលោករ៉ាស់នេះគាត់គាត់ដាក់រ៉ាដាទៅទេចរចាអីចឹងទៅប៉ុន្តែនៅពេលដែលគាត់ជាប់ជាគ្រូបង្វឹក ពេញសិទ្ធបាទរបស់ Man U គឺគាត់អាចនឹងទិញនៅពេលចប់រដូវកាលបាទហើយបាទឥឡូវយើងរឿង Man U មានមានទៀតទេលោកយាមបាទអឺបញ្ចប់ត្រឹមហ្នឹងបានទេបាទយើងទុកបន្តលើក្រោយៗទៀតទៅព្រោះថាបើនិយាយច្រើន